ស្នាដាមនី បាទតានិយាយរឿងរងដងអាចបានលេង World Cup អត់តាអញបាទតាក់ទងជាមួយនឹងការប្រកួត World Cup វិញម្ដងបាទជំរុះតិចយើងនិយាយមិនតិចទេបាទតាក់ទងជាមួយនឹងប៉ុកទូហ្គាល់មកដល់ពេលនេះប្រិមិត្តសួរថាតើប៉ុកទូហ្គាល់អាចឡើងទៅកាន់វគ្គបន្ទាប់ឬក៏ចង់និយាយថាអាចនឹងមានកៅអីទៅលេងនៅក្នុងព្រឹត្តិការណ៍ធំបាទ World Cup 2022បានដែរឬក៏អត់ទេបាទបើសិនជាយើងនិយាយមកដល់ពេលនេះការចាប់ឆ្នោតត្រូវ បានបញ្ចប់ហើយសម្រាប់ប៉ុកទូហ្គាល់ត្រូវប៉ះជាមួយនឹងទូគី បាទក្នុងវគ្គពាក់កណ្ដាលប្រៃព្រាត់ ហើយសម្រាប់អ៊ីតាលីត្រូវប៉ះជាមួយនឹង North Macedonia នៅក្នុងវគ្គពាក់កណ្ដាលប្រៃព្រាត់ក្រុមទាំង4នេះអ្នកណាឈ្នះនឹងត្រូវប៉ះគ្នានៅក្នុងវគ្គប្រៃព្រាត់ដើម្បីដណ្ដើមយកមួយកៅអីនៅក្នុងការប្រកួត FIFA World Cup 2022ហើយខ្ញុំសួរទៅកាន់ប្រិមិត្តវិញថាបើសិនជាយើងព្រីមើទៅកាន់ការប្រកួតរបស់ប៉ូទុយហ្គាល់នៅក្នុងការប្រកួតចុងក្រោយរបស់គាត់ដែលធ្វើឲ្យគាត់ធ្លាក់ចេញពីបាទគេហៅថាជាវគ្គជម្រុះ FIFA World Cup សួរថាតើគាត់លេងល្អដែរឬទេបើយើងមើលទៅលើសាច់បាល់ ហាក់បីដូចជា មិនសូវជាល្អទេប្រព័ន្ធលេងរបស់គាត់ហាក់បីដូចជាមិនសូវជាយល់ចិត្តគ្នានោះទេបាទអញ្ចឹងបើសិននិយាយពេលនេះសម្រាប់អ៊ីតាលី គេកំពុងតែមួមដែរបាទគាត់ទាំងពីរនាក់ម្នាក់ម្ចាស់ពានយូរ៉ូ2016ម្នាក់ទៀតម្ចាស់ពានយូរ៉ូឆ្នាំ2020អញ្ចឹងមានន័យថាគាត់ទាំងពីរនាក់សិតតែម្ចាស់ពានយូរ៉ូចុងក្រោយសម័យកាលដូចគ្នាប៉ុន្តែមកដល់ពេលនេះបែរជាធ្លាក់ បាទវគ្គជំរុះ World Cup ឆ្នាំ2022ទៅវិញបើសិនជាយើងក៏លេចមើលតារាងពិន្ទុយើងឃើញថាសម្រាប់ក្រុមទាំងពីរនេះគឺសម្បាសម្បាគ្នាទេប៉ុន្តែតួយ៉ាងប៉ុកទូហ្គាល់មួយ រយៈក្រោយ ហាក់បីដូចជាធ្លាក់ជើងច្រើនអញ្ចឹងអ្វីដែលខ្ញុំផ្ដល់ជូនប្រិមិត្តអ្វីដែលប៉ុកទូហ្គាល់ត្រូវធ្វើនៅពេលនេះគឺមិនមែនដើម្បីយកឈ្នះទៅលើអ៊ីតាលីទេយកឈ្នះទៅលើទូគីឲ្យបានសិនទៅព្រោះទូគីក៏ជាប្រទេសមួយដែលលេងបាល់ល្អដូចគ្នាមិនមែនអន់ទេ អញ្ចឹងឈ្នះទូគីឲ្យបានសិនទៅបាទមុននឹងរំពឹងជាមួយនឹងប៉ាប៉ះជាមួយនឹងអ៊ីតាលីតែប្រសិនបើខ្ញុំមើលប្រព័ន្ធលេងបែបចេះប៉ះមួយអ៊ីតាលីទៅអត់រួចជាមួយនឹងអ៊ីតាលីទេប្រិមិត្តបាទទៅអត់រួចមួយអ៊ីតាលីទេបាទក្រុមទាំងពីរនេះត្រូវមានមួយហើយអត់បានលេង World Cup 2022ហើយខ្ញុំរំពឹងថាសង្ឃឹមបាទសង្ឃឹមមុតមមថាបាទអាចនឹងឃើញ Cristiano Ronaldo លេង World Cup ឆ្នាំ2022ទៅចោះបាទ បាទសេហៀងតាក់ទងនឹងបាសេបាទខ្ញុំជម្រាបជូនរឿងបាសេឡូណាបន្តិចតាក់ទងជាមួយបាសេឡូណាមកដល់ពេលនេះត្បិតតែហ្សាវីមកដឹកនាំក៏ពិតមែនប៉ុន្តែបាសេឡូណានៅមិនទាន់ល្អប្រសើរនៅឡើយទេអ្វីដែលមិនទាន់ល្អប្រសើរនោះព្រោះបាសេឡូណាបច្ចុប្បន្នកំពុងតែមានបញ្ហាកីឡាកររបួសបាទអញ្ចឹងអត់ទាន់ល្អប្រសើរទេសម្រាប់បាសេឡូណានៅពេលនេះបាទយើងមើលទៅកាន់ទម្រង់លេងរបស់គាត់រៀងមាំជាងមុនរៀងចិត្តជាងមុន ការគ្រប់គ្រងបាល់រៀងគ្រាន់បាល់ជាងមុន ប៉ុន្តែស្ថិតនៅក្នុងតំបន់ប្រយុទ្ធគឺគាត់ធ្វើអត់បានជោគជ័យទេនេះគឺបញ្ហារបស់បាសេឡូណាតួយ៉ាងគាត់ពិបាកដែរកីឡាករដែលត្រូវជា key player របស់បាសេឡូណាហ្នឹងគឺមានបញ្ហារងរបួសច្រើនបាទចំណុចនេះគឺជាចំណុចដែលយើងគួរតែថាបាទត្រេះរីកន្លែងហ្នឹងណាបាទព្រោះថាមកដល់ពេលនេះសម្រាប់បាសេឡូណាទោះបីជាយ៉ាងណា រងចាំឲ្យគាត់កីឡាករពេញទីសិនព្រោះឥឡូវកីឡាករអត់ពេញទេបាទរងចាំឲ្យគាត់ពេញកីឡាករសិនបាទយើងដឹងថា តើទម្រង់លេងរបស់ Xavi ចុងក្រោយនេះបានពំនាំអ្វីខ្លះជូនទៅកាន់ Barcelona បាទអឺរិនរតនៈបាទបើសិនជាយើងនិយាយអំពីអាមេរិកឡាទីនវិញអាហ្សង់ទីនអាហ្សង់ទីនបច្ចុប្បន្ននឹងកំពុងតែឈរក្រៅបន្ទុកប្រេស៊ីលប៉ុន្តែ គឺមានកៅអីអីបាទសម្រាប់អាហ្សង់ទីនស្រួលណាស់បាទបន្ទុករបស់គាត់ច្រើនណាស់បាទសម្រាប់អាហ្សង់ទីនណាបាទបន្ទាប់ពីប្រេស៊ីលមកគាត់អីអញ្ចឹងអត្រានៅក្នុងការឡើង World Cup របស់អាហ្សង់ទីនគឺខ្ពស់ណាស់ បាទខ្ពស់មកដល់ពេលនេះសម្រាប់អាសង់ទីនគេសង្ឃឹមរហូតដល់88%ហើយបាទខ្ញុំសឹងឲ្យតែ95%ហើយសម្រាប់អាសង់ទីនណាបាទអត់ដូចប៉ុស្តុកាល់ទេបាទអញ្ចឹងសម្រាប់អាសង់ទីនដឹងតែឡើងមកហើយតែអ្នកដែលកំពុងតែមានមកអីស្រាប់នោះគឺប្រេស៊ីលប្រេស៊ីលបានមកអីរួចរាល់ហើយបាទព្រោះពិន្ទុរបស់គាត់វ៉ាគេដាច់ខ្ទេចខ្ទីអស់ហើយបាទបាទស្ពឺស៊ីទេតាស្ពឺនោះទៀតសោតកាន់តែយ៉ាប់ទៅទៀត មកដល់ពេលនេះលោកអាន់តូនីញ៉ូកុងតេគាត់បានលើកឡើងថាស្ពឺត្រូវការពេលវេលាយូរណាស់ដើម្បីកែសម្រួលមកដល់ពេលនេះកីឡាកររបស់ស្ទើស្ពឺមួយចំនួននោះគឺមិនមានភាពជឿជាក់នៅក្នុងការប្រកួតនោះទេហើយអ្វីដែលលោកអាន់តូនីញ៉ូកុងតេក៏បានលើកឡើងនោះគឺ Hurricane មកដល់ពេលនេះ Hurricane នៅមិនទាន់មានភាពជឿជាក់ទេប៉ុន្តែគាត់បានលើកឡើងថាគាត់សង្ឃឹមយ៉ាងមុតមមថានឹងអាចឲ្យ Hurricane នេះត្រឡប់មកកាន់ភាពល្អប្រសើរដូចដើមវិញបានហើយសម្រាប់លោក Antonio Conte ក៏បានលើកឡើងថា នេះគឺជាលើកដំបូងហើយនៅក្នុងការដឹកនាំក្លឹបដែលគាត់ចូលមកគឺបាទក្លឹបដែលមានលេខរៀងរៀងខ្ពស់បន្តិចបាទសម្រាប់លោកអាន់តូនីញ៉ូកុងតេហើយគាត់មកដល់ពេលនេះគាត់បានលើកឡើងថាគាត់កំពុងតែមានបញ្ហាឈឺក្បាលច្រើនតាក់ទងជាមួយនឹង Tottenham Hotspur គឺត្រូវការពេលវេលាច្រើនដើម្បីកែសម្រួលសម្រាប់ Spur មកដល់ពេលនេះបាទបាទ Bale បាទមិនបាញ់និយាយទេបាទស៊ីមចេស្ដាតាក់ទងជាមួយនឹង Gareth Bale នៅដល់ពេលនេះដូចជារឿងបញ្ហាមួយ fan ទៀតបាទ fan របស់ Real Madrid បាទ សម្រាប់ Gareth Bale គាត់អាចជួយជាមួយនឹងជំរឿជាតិ Wales បានប៉ុន្តែគាត់អាចជួយជាមួយនឹងជំរឿជាតិ Real Madrid បានទេសម្រាប់ Gareth Bale នៅសល់បាទពេលវេលា1ឆ្នាំនេះទៀតដើម្បីបញ្ចប់កុងត្រាជាមួយនឹង Real Madrid សម្រាប់ Gareth Bale ដូចខ្ញុំបានលើកឡើងជូនប្រិមិត្តតាំងពី3ខែមុនមកម៉េះជំរាបជូនប្រិមិត្តហើយថាបាទឈប់គិតពីគាត់ទៀតទៅគាត់ដល់ពេលវេលារបស់គាត់បាទចាក់ឆ្ងាយពីពិភពបាល់ទាត់ហើយសម្រាប់ Gareth Bale មកដល់ពេលនេះយើងឃើញថាសម្រាប់ Gareth Bale ពេលទៅពេលវេលាទំនេររបស់គាត់គឺគាត់ទៅវាយ goal បាទគាត់អត់បានយកពេលវេលានោះមកអភិវឌ្ឍជាមួយនឹងការទាត់បាល់របស់គាត់ទេអញ្ចឹងមានន័យថាអារម្មណ៍បាទការចង់អារម្មណ៍របស់គាត់ជាមួយនឹងបាល់ទាត់របស់ Gareth Bale នេះគឺ ចប់ត្រឹមនេះហើយបាទមិនមានទៅណាទៀតទេប្រិមិត្តបានមើលឃើញ Gareth Bale លេងនៅ Spurs ទេបាទនៅពេលដែលខ្ចីជើងពី Real Madrid មកកាន់ Spurs គោ Gareth Bale នេះនៅតែមិនល្អប្រសើរដែរគាត់ជួយជំរឿជាតិ Well ក៏នៅតែមិនល្អប្រសើរដែរអញ្ចឹងមានន័យថាសម្រាប់បាទ Gareth Bale មកដល់ពេលនេះគឺគាត់ហៅថាពាក្យណានិស័យគាត់ជាមួយនឹងបាល់ទាត់កាន់តែឆ្ងាយពីគ្នាទៅហើយបាទអញ្ចឹងខ្ញុំថាជំរាបជូននៅការបរិណាអាចនឹងកាត់ចិត្តបានក៏កាត់ចិត្តទៅសម្រាប់ fan របស់ Gareth Bale ព្រោះដល់ពេលវេលាដែរហើយបាទធរៈពេលវេលាពេលនេះគឺដល់ពេលវេលាសម្រាប់គាត់ដែរបាទ